ហ្នឹងអញ្ចឹងបានថាវាមិនសូវដឹងដែររឿងឃើញឃើញគេនិយាយរឿងអីព័ត៌មានស្អីស្អី football OL football មិនគេបាទឃើញគេផ្អើលលេងហ្នឹងហើយចឹងចឹងអីវ៉ាន់ធនធានគ្រាន់តែអញ្ចឹងចាញ់បោកគេដែរយុទ្ធកសាងប្រទេសល្មិចធនធានចឹងចឹងអាស្ដាប់គេនិយាយណា និយាយអ្នកអ្នកដែលនាំធ្វើនឹងនិយាយមកឃើញគេផ្សាយនិយាយថាអីដាក់50ដុល្លារឬ100ដុល្លារដល់មួយឆ្នាំផងបានកម្រៃមកវិញ50ម៉ឺនដុល្លារអីចឹងហ្នឹងហើយឈូឆដាក់ជាជនយើងវាមិនដឹងរត់តនុកជឿតណា យកលុយមកពីកលៀតណាយកមកឲ្យយើងរាប់លានអ្នកអញ្ចឹងបើទៅចាក់ឆ្នោតទៅមនុស្សដាក់រាប់លានអ្នកបានតែម្នាក់ពីរអ្នកអីទេអាហ្នឹងឆ្នោតផងហ្នឹងហើយនេះលេងគ្រប់តែគ្នាត្រូវតែបានយើងដាក់100បានប៉ណ្ណេះប៉ណ្ណេះប៉ណ្ណេះប៉ណ្ណេះហ្នឹងហើយធនធានចឹងចឹងយើងទៅជួយជាតិយើងមិនខ្មិចឃើញទេអញ្ចឹងបានថា ដើម្បីនិយាយរឿងធំកុំនិយាយរឿងធំនិយាយរឿងទូចទូចហ្នឹងតែរឿងប្រឆោតនៅលើកោកយល់មិនដល់ផងយល់មិនកើតផងទៅជួយជាតិរឿងអីចឹងណាចឹងបាន complete ការងារតូចតូចតិចតិចការគិតចារណាតិចតិចតិចតិចតិចតិចហ្នឹងរឿងលបិលបិតែអញ្ចឹងហើយរឿងយូរហើយតាំងពីឆ្នាំ90ជាងអាការបោកតាមប្រព័ន្ធ គេថាច្បាប់ដូចពីរ៉ាមីតចឹងហ្នឹងរស់សមាជិកបាន ច្រើនបានលុយច្រើន មើលមុខយើងផងយើងទៅរស់សមាជិកឯណាបានឃើញលឺប្អូនម្នាក់គាត់និយាយអីមិនមែនក្រុមហ៊ុន football ហ្នឹងឯងមុនទៀតហ្នឹងគេហៅដាក់តិចបានច្រើនមិនរស់សមាជិកថែមណាជាជនយើង របៀបហ្នឹងមានតាំងពីឆ្នាំ9ជាងប៉ុន្តែនិយាយវាមិនដឹងនិយាយមិនកើតព្រោះគាត់អ្នកចង់បានជាងគាត់មិនស្ដាប់កាលឆ្នាំណានោះនៅសៀមរាបទាំងយាយរៀនធัวទាំងគ្រូបរៀនធัวនឹងអស់រាប់ម៉ឺនគេថ្ងៃដែរពួកគ្រូអ្នកប្រមូលយាយយាយលេងទៅហើយអដាក់អញ្ចឹងតាមដែលអាត្មាចាំមកគ្រូបរៀនធរនឹងដូចអស់7000ដុល្លារ ហើយអ្នកទៅរៀនធរជាមួយលោកហ្នឹងដូចរៀងមានមានដែរខ្លះអស់20000ដុល្លារក៏មានដែររោសមាជិកដាក់តិចបានច្រើន ដាក់ច្រើនគឺកាន់តែច្រើនហ្នឹងហើយអាត្មាធ្លាប់និយាយគេធ្លាប់ខឹងដែរគេខំលាក់ឯងកកាយមានពេលខ្លះកាយខ្លះទៅប្រជាជនយើងដឹងយើង លោបលុនតលេងឡើងអស់ហប់ប៉ុណ្ណឹងឯងគាត់ចែកម្លែកឲ្យប្រជាជនយើងដឹងហ្នឹងមិនព្រមចែកទុកឲ្យគេចាញ់បោកតអញ្ចឹងហ្នឹងហើយប៉ុន្តែប្រជាជនខ្លះប្រាប់ទៅគាត់មិនជឿគាត់ខឹងអ្នកប្រាប់ហ្នឹងទៅទៀតតាមពិតរបៀបដែលគេឲ្យយើងបានគឺត្រូវឲ្យឯងដំបូងគឺត្រូវឲ្យឲ្យបានជាក់ស្ដែងអ្នកទៅមុនមុនហ្នឹងឲ្យបានជាក់ស្ដែងដើម្បីដើម្បីឲ្យវាបានធ្នាក់តើអូបានមែនតាអូបានមែនតា គេឲ្យមែនដំបងគេឲ្យជានុយទៅដល់អ្នកហ្នឹងយកមកបញ្ញាមទៅផ្អើលតាមគ្នាផ្អើលតាមគ្នាចឹងហើយក្បួនហ្នឹងគេហៅថាល្បិចដូចពីរ៉ាមីតចេះបានធំជាងគេអាលើតាំងពីដូចឆ្នាំ93 94ដូចក្រុមហ៊ុនស្អីឈ្មោះ UNCC ចេះមិនដឹងអាផ្លេចទៅ មិនជាច្រើនឧទាហរណ៍ថាយើងបងមុនអញ្ចឹងទៅយើងរកសមាជិកមកបន្តទៀតទៅគឺបង10 10ដុល្លារអីទៅមិនច្រើនទេប៉ុន្តែតតតតតតតគ្នា ណារកបានច្រើននឹងបានលុយយើងទៅយើងមើលបើយើងគិតវាមិនមែនជារឿងជួយទេមនុស្សស៊ីលើក្បាលគ្នាហ្មងណាឥឡូវយើងគិតមើលគាត់ដាក់ទៅយកលុយតតតតគ្នានោះយកលុយតគ្នាអានឹងមិនសកត់បន្តគ្នា វាមាន ជារឿងមនុស្សធម៌ស្អីគិតក៏ឃើញដែរអឺហើយប្អូនម្នាក់និយាយឆ្នាំមុនឈ្មោះស្អីគាត់និយាយគាត់ថាគាត់ធ្លាប់ដាក់ដែរអានឹងរឿងជោគជ័យមិនដឹងជោគជ័យខាងណាទេគាត់ថាដាក់មួយខែ1000ហើយបើយើងរាប់បានម្នាក់ដូចបានប្រហែលដូច10%ឯង ហ្នឹងហើយទីហៅថាយើងរូប សមាជិកបានម្នាក់អញ្ចឹងម្នាក់ហ្នឹងគេបង1000ទៀតអញ្ចឹងយើងត្រូវបាន100ពីក្នុងស្ដាប់ពីគាត់បើខុសណាស់អីខ្លះហើយគិតថាស្មានតែបបួលគេបាន យកអត់មើលមុខយើងលុយរាប់ពាន់បើគេអ្នកកលិបគេអ្នកបាទមានឡានជិះគេអ្នកអីរៀងធំដុំ គេមានអវោហាស័ព្ទនឹងក្នុងការនិយាយឆគេឲ្យបានខ្លាំងទៅគេអាចរកបានហើយមើលយើងផងមើលមុខយើងផងមើលផ្ទៃមាត់ យើងផងតែយើងនិយាយគួរគេទុកចិត្តបានប៉ុណ្ណាបងនឹងក៏ថាអ្នកខ្លះដល់ស្ដាប់គឺទៅស្លងមែនទេណាដល់ស្លងមែនទេរត់ម៉ូតូដុំម៉ូតូលក់បានតែជាង1000អូរត់ម៉ូតូបាអញ្ចឹងមកដាក់ មួយខែបង1000អញអញដាក់ខែនេះអញដើររោសមាជិកឲ្យបានតែ10នាក់រួចខ្លួនណាហើយតើឡើងដល់20នាក់30នាក់អានោះវាជាតែសម័យសម័យរស់អារឿងមាននោះហ្នឹងហើយខ្មែរនិយាយរឿងអាជីវិតក្នុងសង្គមយើងតិចទៅមកចាញ់បោកគេពេកដល់អញ្ចឹងដល់ពេលលក់ម៉ូតូហើយយកទៅបង់មួយខែ1000 ហើយបើយើងរកសមាជិកមិនបាននៅតែបងមួយខែ1000អញ្ចឹងមិនមែន1000នឹងរួចខ្លួនទេណាហ្នឹងហើយមិនមែន1000រួចខ្លួនទេខែក្រោយបង1000ទៀតយើងបងរហូតតែបើយើងរកសមាជិកបាន10អ្នកឡើងទៅ មានន័យថាយើងរួចដើមអារួចរួចអាត្រូវបង1000ហ្នឹងព្រោះបានភាគរយពីគេបាន100 100ហ្នឹងបើយើងរួមបាន20នាក់តើយើងចំណេញហ៎ចំណេញយើងមិនបងយើងបង1000តែបើបាន20នាក់ស្មើនឹងយើងបាន2000 2000អញ្ចឹងយើងត្រូវបង់1000ដែរមានន័យយើងចំណេញ1000ហ្នឹងបាន20នាក់មិនមើលមុខយើងផងតែយើងទៅបបួលណារត់ម៉ូតូដប់លក់ម៉ូតូទៅបង់ចង់មានហ្នឹងហើយមួយខែ9បានបានមួយដល់ខែបងទៀតហើយគេគេអាចធ្វើឲ្យយើងស្លងបានណា ប្រជាបរតខ្មែរទាំងឡាយអាត្មាពយល់បែកបន្តិចអ្នកគេបរៀនអារបៀបហកលោកលោកផ្លោះហ្នឹងណាគេធ្វើឲ្យអ្នកស្ដាប់នឹងរន្ធើនចិត្តធ្វើឲ្យមានភាពក្លាហានធ្វើឲ្យមានភាពជឿជាក់ពួកអីគេរៀបឈុតគេរៀបឆាកឲ្យអស់ហើយគឺដាក់ភ្លេងផងគេយកឧទាហរណ៍ពី អ្នកជោគជ័យនេះផងអ្នកជោគជ័យនោះផងហ្នឹងហើយ ប៉ុន្តែបើអ្នកបង្រៀនជោគជ័យណាបង្រៀនឲ្យយើងមានចំណេះឲ្យយើងរៀនចេះបង្កើតអាជីវកម្មខ្លួនឯងអាមាមិនថាទេតែបើរបៀបបរៀនឲ្យក្លាហានឲ្យជោគជ័យអាដាក់តិចបានច្រើនហ្នឹងប្រយ័ត្នខ្លួនទៅប្រយ័ត្នខ្លួនទៅនឹងក៏មានអ្នកដែលគាត់បង្រៀនឲ្យយើងក្លាហានក្នុងការប្រកបមុខរបរស្អីស្អីឲ្យចំណេះជាលក្ខណៈឲ្យចំណេះឲ្យឧបាយក្នុងការធ្វើចំនួនធ្វើអីខ្លួនឯង អានឹងអត់អីទេឲ្យយើងចេះឈានដើរទៅមុខដោយខ្លួនយើងអីចឹងដោយគ្មានគំនិតចង់ចំណេញអីពីយើងអានឹងរៀនទៅអត់អីទេប៉ុន្តែបើមកដាក់អាដាក់តិចបានច្រើនមួយយើងនឹងហើយប្រយ័ត្នខ្លួនទៅជោគជ័យមែនគឺជោគជ័យតអ្នកព្រៀនហ្នឹងឯងហ្នឹងហើយ ព្រោះឃើញអស់ច្រើនហើយហើយថ្មីថ្មីឃើញនៅដដែលអញ្ចឹងទៅដូចកាលសម័យ93នោះស្មាចាំបានទៅមេប្រមូលបានរាប់លានដុល្លារទៅបាត់ទៅទៅរកអីណាហើយអ្នកដើររតគ្នាហ្នឹងក៏ទាំងស្ដោកនៅនឹងទៅទៅធ្វើអីទៀតហើយគេដូរកម្មវិធីតែបន្តិចបន្តិចទេហើយថ្មីថ្មីនេះមានអតីត រួមមិត្តថ្មមួយគាត់និយាយមកថ្មសុំទោសគាត់ដែរគេលោបានសុំអនុញ្ញាតនិយាយប៉ុន្តែគាត់តែនិយាយកុំអោយចាញ់បោកតទៀតចឹងណាសុំទោសសម្លាញ់គាត់ទៅតែអស់ប្រមាណដូចជា4 5 6ម៉ឺនអាស្អី share online ស្អីនោះលុយខ្លួនឯងដាក់មួយគ្រប់ទៅខ្ចីធនាគារដាក់ទៀតនឹងនៅដល់ប្រទេសក្រៅផង ឲ្យតែរឿងដាក់តិចបានច្រើនហ្នឹងហើយហើយដាក់បកត account ស្អីស្អីស្អីស្អីស្អីស្អីអូតំណងតំណងហើយឃើញលុយកើនមកមែនចូលមកក្នុង account ហ្នឹងមែនដាក់ទៅអង្គុយចាំមើលលុយចូលហ្មងមើលទៅលុយហូរចូលមែនហ្មង account ដែលបកកើតហ្នឹងអញ្ចឹងដាក់ time ទៀតលុយវាចូលមែនមែនคล้ายៗណាតិន្នន័យចូលមកមែន ហើយមិនតែគាត់លេងអីអ្នកផ្សេងលេងដែរលេងអានឹងដែរអួតប្រាប់គ្នាថាបានបានបានទេសកាលអីជួបម្នាក់ថាខ្ញុំដូចបើកលុយនោះអត់បានហ៎មិនបើកអត់បានចូលក្នុង account យើងអីដែរដល់កត់ទៅបើកបើកអត់បានដែរអត់បានដែរគឺសុំលុយទៀតដើម្បីរៀបចំអីចេះចុះចេះចុះត្រូវថែមលុយអីណាណីទៀតនិយាយរួម ស្ដាប់ពាក្យរបស់សិទ្ធិធំធំគាត់ថាគ្មានលុយណាដែលបានមកដោយមិនមានការបែកញើសដោយស្រួលដោយយើងគិតនឹងដែរហើយតែគិតដល់រឿងបានស្រួលនឹងមិនស្រួលទេមិនស្រួលទេចាញ់បោកគេក៏ស្រួលដែរអញ្ចឹងណាថ្ងៃនេះដូចជាចែកម្លែកច្រើនបន្តិចពីរឿងហ្នឹងពីព្រោះវិធីបោកប្រាស់នឹងមានច្រើនទៀត មានច្រើនទៀតមិនមានតែប៉ុណ្្នឹងទេពេលយើងរៀងរឿងហ្នឹងមួយគេបង្កើតរឿងថ្មីមួយទៀតប៉ុន្តែសរុបមកវិញឲ្យតាណាតំណងរបៀបដាក់តិចបានច្រើនហ្នឹងប្រយ័ត្នទៅប្រយ័ត្នទៅមកចែកលេខបានតែប៉ុណ្្នឹងឯងប៉ុន្តែសួរថាតើស្អីវានឹងកើតឡើងទៀតថាដឹងឯងដឹងគេបង្កើតស្អីទៀតទេប៉ុន្តែគេនឹងបោកយកពីអ្នកខ្ជិលនឹងឯងពីអ្នកចង់បានងាយនឹងឯង ហ្នឹងហើយថ្ងៃហ្នឹងយើងដឹងអាហ្នឹងគេឈប់ធ្វើអាហ្នឹងថ្ងៃក្រោយមានវិធីផ្សេងទៀតឈ្មោះផ្សេងទៀតប៉ុន្តែបោកទៀត